ហ្នឹងហើយចឹងអាត្មាសម្លឹងមើលមនុស្សយើងរាល់ថ្ងៃនេះអាត្មាជួបដុកទ័រច្រើនគាត់ខ្វល់ចិត្តខ្លាំងដែររាល់ថ្ងៃគាត់ថាអ្នកជំងឺដែលពិបាកព្យាបាលបំផុត គឺ depression មិនមិនជំងឺផ្លូវកាយទេជំងឺផ្លូវកាយ មើលជាឬមិនជាដឹងភ្លាម ណាមហារាជកម្រិតទីម៉ានទីម៉ាន់ យកសាច់ទៅពិនិត្យមើលដឹងភ្លាមហើយអាចព្យាករបានភ្លាមថានេះនៅអត់នេះទៅអត់តែដល់អា depression anxiety អាតបប្រមល់ទល់បធោណាអាផ្លូវចិត្តហ្នឹងពេទ្យមើលយូរយូរចង់លប់ទាំងពេទ្យដែរហើយភាពតបប្រមល់ stress របស់មនុស្សវាមានខុសៗគ្នាទៀតខ្លះមានសម្ពាធផ្លូវចិត្ត ទល់តែជួបភក្សណៈណាមួយភក្សណៈមានន័យថាសេចក្តីវិនិច្ឆ័យណាមួយវិនិច្ឆ័យកូនវិនិច្ឆ័យប្តីវិនិច្ឆ័យទ្រព្យវិនិច្ឆ័យសុខភាពស្អីក៏ដោយឲ្យចាត់ទុកថាជាការវិនិច្ឆ័យការបាត់បង់នឹងបានគាត់វានៅក្នុងសម្ពាធនឹងអ្នកខ្លះទៀតអត់ទេគឺវាកើតអាជំងឺធុញនឹងចេញពីក្នុងមកហ្មងអីក៏មានដែរទ្រព្យសម្បត្តិមាន ការងារមានអីមានប៉ុន្តែវាកើតអារោគអត់សុខចិត្តនឹងចេញពីក្នុងអានឹងពេលថាពិបាក មែនទេបើវាជួបរឿងអីអានឹងវាមានមូលហេតុច្បាស់ហ្នឹងហើយប៉ុន្តែជួបអាជំងឺអត់ចេះសុកនោះដាក់អីក៏មិនត្រូវដាក់អីក៏មិនត្រូវ អានឹងពិបាកញាតិញោមមានញាតិញោមណាពិបាកចិត្តទេមានទេអង្គុយហ្នឹងសើអត់មានពិបាកចិត្តទេសើមានហ្នឹងហើយ ពិបាកចិត្តបាក់ចិត្តមកពីចិត្តហ្នឹងវាពិបាកបើចិត្តអត់ពិបាកណាអត់បាក់ចិត្តទេប៉ុន្តែសួរថាតទេតទេវាពិបាកដែរចិត្តហ្នឹងឧទាហរណ៍យើងដេកលក់បាក់ចិត្តដែរចឹងបាក់ចិត្តហ្នឹងមកពីណា ហើយជានិច្ចកាលយើងច្រើនឃើញកំហុសនៃការគិតខុសរបស់យើងឬក៏យើងច្រើន តែ បន្ទោសរឿងខាងក្រៅញាតិញោមយល់លើពាក្យ gossip ហ៎ស្អីគេអា gossip ហ្នឹងនិយាយដើមអេចអូចបើយើង ស្ដាប់មនុស្សហ៎ភាកច្រើននិយាយដើមខ្លួនឯងនិយាយដើមគេ មានអតិគុណនិយាយដើមខ្លួនឯងមិញណាហើយបើនិយាយពីគេ មានច្រើនឯគេគេមានច្រើនឯគេយើងនិយាយ10ជីវិតទៀតអត់អស់ផងកុំថាឡើយញាតិញោមអាយុ100ឆ្នាំមកចង់ថែមឲ្យ1000ទៀតអស់រឿងគេ ដែលត្រូវនិយាយឯង អស់ហើយហើយចំណេញអីហ៎និយាយពីផលចំណេញមិនមានទេអត់ទេតែជារឿងដែលយើងចូលចិត្តមែនអត់និយាយហើយទីមួយខាតពេលនិយាយមិនស្រួលខាតមិត្តនិយាយមិនស្រួលបែកបាក់មែនអត់មែនអត់ហ្នឹងហើយ មនុស្សមកពិភពលោកយ៉ាងច្រើនយើងនិយាយ បាន100នាក់ចុះយ៉ាងនៅមនុស្សដែលច្រើនដែលយើងអត់បាននិយាយព្រោះយើងអត់ស្គាល់នៅពេលដែលព្រះ សម្មាសម្ពុទ្ធបង្រៀនពីការ និយាយជាដើមបើយើង សង្កេតទៅលើ ពាក្យហ្នឹងជួនកាលយើងគិតថាដូចតឹងគ្រាន់តែនិយាយមិនបានមែនទេ ន្លែងខ្លះអប់រំឲ្យឃើញតែកំផឹងហ្នឹងវាជាទោសវា ជា អកុសលបៀតបៀនចិត្តអញ្ចឹងនៅពេលដែលយើងមិនតន់ពិសោធន៍យើងគិតថាហូយញាតិញោមម្នាក់គាត់រៀនធម៌មួយអាត្មាដល់ពេលរៀនយូរយូរគាត់នៅតកាចប្តីគាត់ថាឲ្យប្តីគាត់ផ្ទន់យ៉ាទៅរៀនយូរទៅកាចទៅកាចទៅដល់អញ្ចឹងដើម្បីសងសឹកប្តីគាត់ថាអញឈប់រៀនអញទុកដាក់តានឹងម្ដង វាវាហាក់ដូចជា ការសិក្សាធម៌ពុទ្ធនឹងទៅ ជាសម្ពាធទៅវិញយើងរស់ខឹងកើតខឹងទៅមានអ្នកចន់កែងយើងរៀនធម៌យូរហើយនៅតែខឹងមែនទេខឹងតិចគេថាខន្តីញោមតែអញ្ចឹងទៅដូចដូចញញឹមហាក់ដូចជានៅក្នុងសម្ពាធដែរជើងការកាន់សិលយូរហើយធ្វើអីបន្តិចមិនបាននោះមកពីអីព្រោះការរៀនរបស់យើង ឬក៏ការកាន់សិលរបស់យើង វាមិនតន់ផុសចេញពីការយល់ដឹងពីខាងក្នុងរបស់យើង ថាវាពិតជាល្អមែនជួនកាលយើងគ្រាន់តែតាមគ្នា ឬក៏យើង still being told គឺនៅតែជាមនុស្សដែលគេត្រូវប្រាប់ថាធ្វើអញ្ចេះខុសធ្វើអញ្ចេះត្រូវហើយក៏យើងធ្វើត្រូវទៅព្រោះគេប្រាប់ថាអាហ្នឹងត្រូវ ហើយកុំធ្វើអានេះព្រោះអានឹងវាអត់ត្រូវអញ្ចឹងការដែលយើងមិនធ្វើខុសនោះវាមិនទាន់ជាសេចក្តីស្រឡាញ់អំពើល្អរបស់យើង ដោយខ្លួនយើងផ្ទាល់វានៅ ជាសេចក្តីល្អដែលយើងធ្វើព្រោះអ្នកដតីណែនាំឲ្យធ្វើចឹងហើយបានជាសេចក្តីល្អដែលយើងធ្វើនោះវាហាក់ដូចជាសម្ពាធមួយ ធ្វើឲ្យយើងតឹងណាពេលយើងធ្វើល្អរហូតដល់ញាតិញោមបង្កើតសំណួរថាមិនក៏ធ្វើល្អមិនបានល្អឃើញទេចេញជាសំណួរហ្នឹងមកអញ្ចឹងគ្រាន់តែចេញសំណួរហ្នឹងមកសួរថាស្គាល់សេចក្តីល្អជាអ្វីពិតទេអត់ទេសេចក្តីល្អហ្នឹង នៅលើលោកទេសេចក្តីល្អហ្នឹងនៅលើគេប្រាប់ធ្វើល្អបានល្អធ្វើល្អបានល្អខំធ្វើល្អដែរវាអត់បានល្អ ហ្នឹងហើយមាន អ្នកខ្លះ មកខូចចិត្តយំដាក់អាត្មាក៏មានដែរគាត់ថាខំធ្វើល្អខំទៅវត្តរាល់ថ្ងៃខំទៅ ប្រគេនចហានលោកឧទ្ទិសបុណ្យឲ្យខ្មោចរាល់ដងចង់បញ្ចប់មកនៅតែគេក្បត់គាត់អញ្ចឹងគាត់សរុបមកវិញថា សេចក្តីល្អនឹងអត់ផលឥឡូវញាតិញោមមិនដែរ ឥឡូវសួរផ្ទាល់មួយកុំភ័យកុំភ័យហើយឆ្លើយត្រង់អូខេឥឡូវថាមកប៉ុនចម្រើនបជនដោយគុណអញ្ចឹងហើយស្រាប់ទៅវិញទៅក៏កុំថាធ្ងន់ពេកល្មមចាស់ឡានបាយកង់ចុះវារេអត់បុកអីទេវាគិនរេកដាលថ្នល់ ហ្នឹងមិនណាហើយមិនក៏ប៉ុននឹងអត់ជួយឲ្យកង់ឡានកុំបែកចឹងហ៎ថាតាមលោកហ៎អូវាច្បាស់ច្បាស់ពីក្នុង មែនតើមានញោមខ្លះ គាត់ជួបគ្រោះថ្នាក់ធ្លាប់ទៅវត្តមកវិញកូនគ្រោះថ្នាក់តាមផ្លូវគាត់ឈប់ចូលវត្តនឹង10ឆ្នាំគាត់ថាទៅធ្វើបនវត្តនឹងបនអត់ជួយចឹងខ្មែរបញ្យលពាក្យបនបន្តិចញញោមធ្វើបនមែនណាស្អីគេបនស្អីគេល្អចិត្តល្អល្អមិនទៅ នេះអាល្អហ្នឹងយើងយើងគិតខុសគ្នាទេណាអាល្អហ្នឹងឧទាហរណ៍ឥឡូវមកធ្វើល្អហើយមកធ្វើប៉ុនហ៎ថ្វាយគុំដោយគុណថាដោយគុណបួសយូរចឹងថាសិលល្អមកចឹងណាហើយក៏សុំប្រាថ្នាថាអុយរស់ស៊ីមានបានអានឹងធ្វើល្អដែរ ណាអញ្ចឹងបានពាក្យថាល្អហ្នឹងមិនដឹងថាយើងយល់ថាម៉េចទេនេះរាល់ថ្ងៃហ្នឹងអាត្មាជាឃើញញាតិញោមថ្វាយអង្គមអាត្មាមិនដឹងថ្វាយអង្គមមែនទេឬក៏ fake fake មិនទេពួកញាតិញោមថ្វាយអង្គមហើយយកទៅវិញនិយាយដើមអញខំថ្វាយអង្គមអាណិតតមត់រកឯងអាត្មាមានទៅកំងឲ្យថ្វាយស្អី ខ្មែរចង់ឲ្យសួរអ្នកទៅថ្វាយអង្គមក្រោយក្រោយចង់សួរថ្វាយមែនទេឬក៏តាមគេប្រាប់ល្អមិនទៅអាត្មាចង់ឲ្យញាតិញោមយល់ថាល្អប៉ុណ្ណឹងល្អមិនទៅឧទាហរណ៍ថាឥឡូវខំមករៀបចំប៉ុនជួយរៀបចំប៉ុនអីនិគុណអញ្ចឹងណាខំទាំងលងាទាំងអីខាងក្រៅមិនលងាមែនទេខំអើយខំ ចុងក្រោយឧទាហរណ៍ថ្វាយអង្គមលាដូចគុណនៅស្ងៀមអត់ម៉ត់អីចឹងណាលោករវល់គិតស្អីចឹងណាតាំងលើកអីមែនទេខំជួយប្រហែលថ្ងៃឯងខំមកថ្វាយអង្គមលា ដល់ត្រូវសើគូដែរល្អដែរហ្នឹងល្អដែរហ្នឹង ឥឡូវល្អនឹងស្អីដែលថាធ្វើលើល្អបានល្អនឹងបានស្អីឥឡូវអត់បានអីទេល្អអីសบายចិត្តហើយបើអត់សบายអត់ល្អទៀតល្អនឹងល្អមិនថ្មគិតថាល្អបានល្អហ្នឹងនៅតែត្រូវអត់ដែលខុសសូមបីម្ដងឲ្យតែល្អមែនល្អនឹងល្អមិន ល្អក្នុងទីនេះគឺសំដៅទៅដល់តួកុសលដែលវាកើតមិនល្អមើលមិនល្អស្ដាប់មិនទំនងមើលគឺល្អដែលផុសចេញពីចិត្តបរិសុទ្ធពីចិត្តស្អាតទេវតាមួយសួរព្រះអង្គថាតើទៀនអីដែលបានបលផលច្រើនជាងគេ យើងដឹងថាធម្មទានប៉ុន្តែពេលនោះព្រះអង្គអត់ឆ្លើយចឹងទេព្រះអង្គថាការឲ្យណា ដែលមិនសង្ឃឹមការតបស្នងទល់តែសោះទៅបជាការឲ្យ ដែលមានផលច្រើន giving is giving giving is not expectation ចឹងការឲ្យដ៏ពិតប្រកបគឺជាការឲ្យ ដោយជ្រះថ្លានេះមួយការឲ្យដោយសង្គ្រោះនេះមួយរហូតដល់ការឲ្យដល់បរិសុទ្ធមែនទែនព្រះអង្គឲ្យឈ្មោះថាចាកៈឃើញទេមិនក៏មិនប្រើ ទាននានុសតិទៅមិនក៏ព្រះអង្គប្រើថាចាគានុសតិបញ្ញាយើងឲ្យដឹងថាឲ្យដោយបរិសុទ្ធឲ្យដោយស្រឡះឲ្យដោយអត់អញ្ញាញ៉ៃ ញាតិញោមសាកមើលសាករៀនឲ្យទៀនណាអត់ប្រាថ្នាញាតិញោមនឹងសន្សំសេចក្តីសុខក្នុង ចិត្តនឹងបានច្រើន ជាងទៀនដែលញាតិញោមប្រាថ្នា ពីព្រោះអីពីព្រោះតួប្រាថ្នាបានផលនឹងស្អីគេជាតណ្ហាឃើញទេជាតណ្ហាហើយតណ្ហាយើងធ្លាប់ស្ដាប់ថាជាប្រភពអីគេជាប្រភពនៃសេចក្តីទុក្ខ អាហ្នឹងឯងដែលព្រះអង្គថាវិលនៅក្នុងវត្តដាក់ហ្នឹងកុំថាឡើយទៅធ្វើបាប អាធ្វើបុណ្យក៏ធ្វើបុណ្យវិលដែរព្រះអង្គត្រាស់ថាមនាលភិក្ខុទាំងឡាយតថាគតមិនសរសើរកុសលដដែលដដែលទេសរសើរកដាលដដែលហ្នឹងអីគេឲ្យនេះចង់បាននេះឲ្យនេះចង់បាននោះឲ្យនេះចង់បាននោះវិលវាមិនមែនអត់បានទេវាបានកុសលហ្នឹងឲ្យផលកើតជាងនេះទៅវិលមកវិញ យើងវិលទាំងអស់គ្នាហ្នឹងបានមកនៅហ្នឹងមានទៅមួយព្រះអង្គណាកើតព្រោះយើងជាប់វិលដុំនៅហ្នឹងប្រាថ្នាអានិសងនោះផង ប្រាថ្នាឲ្យអ្នកឲ្យ ដែលយើងឲ្យនឹងដឹងគុណយើងផងឃើញវាអញ្ញាញ៉ៃឯងញ៉ៃញ៉ៃអត់ញ៉ៃញ៉ៃអត់នោះញ៉ៃញ៉ៃហើយមនុស្សអាត្មាជួបលើកគុណសម្បត្តិអញខំចេះអញខំចុះហ្នឹងហើយ ស្ដាប់ស្ដាប់មើលទៅដូចដូចល្អណាស់អញ្ចឹងណាដូចល្អណាស់អញ្ចឹងណាដូចអាត្មារងថ្ងៃអាត្មា គ្មានទៅមានមោទនភាពទៅអញខំបយលអីទេអត់ទេពីមុនគិតអញ្ចឹងចិត្តខ្លួនឯងតឹងតឹងផ្អឹសអញខំនិយាយសងប់នៅអញ្ចឹងដែរអានឹងយកគុណសម្បត្តិ កាលណាយើងជួយគេ គិតពីគុណសម្បត្តិចិត្តនឹងអត់ឆ្លាស់ទេមែនឬមែនបើកាលណាជួយ ព្រោះក្តីអាណិតជាទួនាទី ជាកិច្ចដែលយើងត្រូវធ្វើអត់មាន ការទុកអីទេព្រោះថាគ្មានណាជួលយើងទៅធ្វើទេអានោះមែនទេពាក្យថាល្អគ្មានណាជួលយើងធ្វើទេ បើថាទៅរលុយអានឹងគេជួលតែពាក្យថាល្អមួយម៉ាត់គ្មានពេលណាជួលធ្វើទេវាទល់តែចេញពីឆន្ទៈខ្លួនឯងអញ្ចឹងធ្វើធ្វើទៅមិនទៅហើយទៅហើយទៅធ្វើល្អយកគុណសម្បត្តិធ្វើអីមកគេមានជួលមកលើកឧទាហរណ៍ឲ្យញាតិញោមគិតបន្តិចឆាប់យល់ញាតិញោមដែលទៅដើរលេងកន្លែង មានសัตว์ហើយញាតិញោមឲ្យចំណីសัตว์ហ្នឹងហើយ ទោះបីឲ្យឲ្យដោយក្រន់តែល្អមើលថតមិនក៏ដោយប៉ុនយើងគ្មានចង់បានស្អីពីសัตว์ហ្នឹងឯងមែនទេយើងអត់ជាពាក់មួយសัตว์ហ្នឹងឯងយើងឲ្យក្រណាត់ដើម្បីសុបាយចិត្តរបស់យើងប៉ុណ្្នឹងឯងហើយក៏ដើរហួសទៅយើងក៏អត់បាននៅសង្កេតថាទៅវារស់ទៀតឬក៏វាងាប់មិនទេ ឬថ្ងៃក្រោយវាងាប់ទៅក៏យើងដូចជាមិនកើតទុកអីច្រើនដែរប៉ុន្តែលោតែយើង ចំជ្រូកលក់វិញយើងឲ្យចំណីដែរហើយជ្រូកហ្នឹងវាឈឺភ័យហ៎ភ័យហ៎ភ័យនឹងអាណិតហើយភ័យខ្លាចខាតគីឡូឧទាហរណ៍ឥឡូវថាមិនដែលចិញ្ចឹមជ្រូកលក់ចិញ្ចឹមឆ្កែទិញមកវាថ្លៃដល់វាឈឺយំហ៎ អ្នកខ្លះឆ្កែងប់យំមែនទេយើងថាអាណិតណាស់មានអាណិតស្អីទេគាត់វាអប់សុកគាត់អត់ពីឆ្កែហ្នឹងទៅគាត់គិតខ្លួនគាត់ហ្នឹងតែមិនយល់អាត្មាកំពុងបញ្យល់ថាស្អីជាការអាណិតមែនតែនតួអាណិតមែនតែនមិនមែនរឿងយំសោកទេក៏ប៉ុន្តែហេតុអីបានជាយើងទៅយំទៅសោកស្ដាយនោះ attachment clinging desire គឺតណ្ហាជាប់នៅក្នុងរបស់នឹងប៉ុន្តែមិនមែនឲ្យញាតញោមទៅជាសោះកក្រោះទេណាតិចពងនិយាយទាំងអញឈប់យំទាំងអស់មែនទេយំយំទៅ តែឲ្យដឹងកុំយកគុណសម្បត្តិយំយំទៅ ហើយទទួលស្គាល់ទៅកិលេសនៅមាននៅតែយំអញ្ចឹងព្រះអនន្តក៏នៅយំដែរ តែយើងមិនយំហើយទទួលស្គាល់ថានឹងជាតួកិលេសទេយំបដើពងអួតគុណសម្បត្តិបដើកាន់តែរៀបរាប់កាន់តែលើកគុណសម្បត្តិកាន់តែសន្សំរឿងដាក់ចិត្តរបស់យើងចឹងបានអាត្មា មានកូនសិស្សច្រើនដែរបានអាត្មាអត់សូវចាំដោយសារអីវាអត់ដែលសង្ឃឹមផលពីគេសង្ឃឹមផលពីគេកើតទុកដែរនោះ ព្រោះកូនសិស្សខ្លះមិនមែនតែ ធម្មតាជួនកាលឌឺឌឺដាក់អាត្មាដែររហូតដល់អាត្មាភ្លេចថាធ្លាប់ជាកូនសិស្សអាត្មាដល់ចឹងសិស្សមិនសិស្សដូចគ្នា មានអីទេត្រូវជួយនរណាទៀតជួយនឹងទៅមនុស្សសិស្សគ្រូអីសន្មត់ទាំងអស់តាយើងជួយពីណាបានក៏ជួយពីនឹងទៅ ដល់ចឹងវាអត់ឈឺតែបើជាប់ថាអញជាគ្រូបើមិនជួយអញវិញ មិនក៏បកក្បាលខំវិញលើគុណសម្បត្តិបែបហ្នឹងយើងគិតថាយើងត្រូវហ៎ត្រូវហ៎ត្រូវណាអត់ទេ មានន័យថាយើង កំពុងតែចងសេចក្តីទុកខ្លួន ខ្លួនឯងក្នុងនាមជាអីក្នុងនាមថាអញនឹងជាជាគ្រូកំពុងតែពរនីគុណសម្បត្តិខ្លួនឯងអាការពរនីគុណសម្បត្តិនេះអត់ធ្វើឲ្យយើងបានសុខទេញាតិញោម អញ្ចឹងបានជាព្រះសម្មាសម្ពុទ្ធព្រះអង្គថាបុគ្គលកម្រក្នុងโลกនេះ មាន2ណាបពការីជនហើយនឹងកតញ្ញូបពការីដែលបបាក់រੂគឺជាបពការីដែល ជួយគេឲ្យមិនរំលើកមិនចង់បាននៅផលតបស្នងហើយស្មាតដើរជួបញឹកជាពិសេសអ្នកនៅអូស្ត្រាលីយើងនឹងអ្នកអាមេរិកហ្នឹង ជួនកាលទៅធានាគេមកពីស្រុកខ្មែរដល់ថ្ងៃក្រោយទៅសិតអាកពើមែនទេសង្ស័យមានតែម្ដុំហ្នឹងអាកពើមិនទៅអាកពើហ្នឹងចង់និយាយថាមកដល់ត្រើយសើយហ្នឹងហើយពេលហ្នឹងញាតិញោមមិនតន់រៀនពីសភាវៈធัวញាតិញោមនិយាយចេញពាក្យហ្នឹងហាក់ដូចជាយើងនឹងក្រាន់បើណាស់អញ្ចឹងណា នៅពេលដែលញាតិញោមយល់ពីសភាវៈមែនទេណាពាក្យហ្នឹងនិយាយចេញឯងយើងនឹងមាន question ខ្លួនឯងថានិយាយនឹងចង់បានអីវានឹងកើត question សួរខ្លួនឯងថានិយាយធ្វើអីជួយគេគ្រាន់ចង់ឲ្យគេបានសុខឯងឥឡូវគេសុខអីតើគេគ្រាន់តែមិនដឹងគុណអញតាគេគ្រាន់តែប៉ុណ្្នឹងសោះនោះមានអីអស់ចាមែនទេ បើគេមិនបានសុខអាហ្នឹងគេលំបាកអញនឹងទៅជួយទៀតឥឡូវបើគេបានសុខហើយគេគ្រាន់តែមិនដឹងអញទៅដកអញចេញទៅចប់ហើយមែនអត់មែនអត់មកទៅអាមេរិកញោមម្នាក់គាត់និយាយផងយូរសម្ហូរទឹកភ្នែកជួយឥឡូវវាដល់គ្រាន់តែទេទូរស័ព្ទក៏វាមិនទេដែរសួរថាដល់ពេលនឹងញាតិញោមអ្នកណាកើតទុកអ្នកណាកើតទុក បើស្ដាប់មួយផ្លេតទៅញាតិញោមស្ដាប់តែគិតមិនស្រួលថាអាត្មានឹងហាក់ដូចជា កំពុងតែឲ្យតម្លៃទៅ មនុស្សរមិលគុណឬក៏ហាក់ដូចជា ដាក់សម្ពាធអ្នកដែលជួយគេមិនឲ្យរំលើកមែនទេកំពុងពយល់ថាបើរំលើកបានសុខរំលើកទៅប៉ុន្តែរំលើកអត់បានសុខទេ យើងធ្វើបាបខ្លួនឯងមែនអត់ញញុំគិតយល់ទេយល់ទេយល់ទេ ល្អមែនតែនវាទល់ល្អឲ្យយើង បានសុខអាល្អឲ្យកើតទុកល្អស្អីអានោះល្អហើយអង្គុយល្អនោះចឹងល្អដែលក្នុងន័យថា ធ្វើល្អបានល្អពាក្យនេះមិនដែលខុសម្ដងទេប៉ិនឲ្យយល់ថាតើល្អមែនទែនជាអ្វីល្អបានល្អមិនមែនផលរបស់វាទេ គឺសេចក្តីល្អដែលទៅជំរះផ្លូវចិត្តរបស់យើងនឹងឯងដោយពាក្យថាយើងងូតទឹកបានតិចភ្លាមយើងលេបថ្នាំបានជាអញ្ចឹងមិនទៅរលទ្ធផលឯណាឆ្ងាយពេកទេពីព្រោះឈ្មោះរបស់កុសល គឺជាធម្មជាតិដែលលាងជំរះចិត្តខ្វល់នឹងឯងចិត្តពិបាកនឹងឯងចិត្តកើតទុកនឹងឯងហើយដល់ពេលយើងលើកមកនិយាយអញខំតែធ្វើល្អហើយនឹកពាក្យល្អដែរប៉ុន្តែខ្លួនកំពុងកើតទុកអត់យល់សេចក្តីល្អទេញាតិញោម ខ្មែរមិនដឹងថាញាតិញោមចាប់ខ្មែរនិយាយបានអត់ទេនេះបានទេចាប់បានទេបើពិតជាល្អចិត្តនឹងអត់ខ្វល់ទេបើចិត្តខ្វល់មិនឈ្មោះថាល្អទេពាក្យបុនបាលីហតបញ្ញៈសំស្ក្រឹតហ្នឹងថាបុនឃើញទេពេញដោយអីដោយសេចក្តីល្អពាក្យថាល្អហ្នឹងល្អដែលវាអត់មានអកុសល ហើយនៅពេលដែលអកុសលកើតឡើងចិត្តបុណ្យនឹងវាគ្មានទេអញ្ចឹងបានកុសលនឹងមានឈ្មោះថាសុខវិបាកថៈឬក៏មានឈ្មោះថាអឆេកថៈកុសលឆេកថៈប្រែតែឆ្លាតចុះពេលញាតិញោមល្អូនឹងចិត្តឆ្លាតទេឆ្លាតទេកំពុងល្អូលទាំកំពុងតកើតទុកនឹងចិត្តនឹងឆ្លាតទេអត់ទេអញ្ចឹងបានថា រាល់សេចក្តីល្អដែលយើងធ្វើហើយហើយ យើងយកមកបោបាច់វិញហ្នឹងស្មើនឹងយើងព្រោះសន្ទូងទៅក្នុងស្រែហើយ ដល់វាមិនដូចចិត្តយើងយើងដើរជន់វាវិញអញ្ចឹងទី1យកពូជហ្នឹងមកវិញអត់បាន ទី2វានឹងខូច អ្វីដែលយើងសាព្រោះរួចហើយនោះឯងញាតិញោមយល់ទេយល់តិចតិចទេយល់តិចតិចទេ យល់ច្រើនហ្នឹងហើយយល់ច្រើនអូឆ្លាតឆ្លាតអញ្ចឹងហ្នឹងហើយចង់និយាយតែប៉ុណ្្នឹងឯងថ្ងៃហ្នឹងនិយាយថាសេចក្តីល្អហ្នឹងល្អមិនកុំមើលទ្រង់ទ្រាយកុំមើលទំនង គឺត្រូវមើលចិត្តរបស់យើងថាល្អរបៀបមិនហ្នឹងហើយលើកញាតិញោមចាស់ចាស់ចឹងថ្មញាតិញោមមិញថាព្រួយថាមិនភាសាទេទៅពេទ្យវាព្រួយរឿងអាហារទៀតមែនទេចឹងរៀនពីឥឡូវទៅ ទាំងអស់គ្នានឹងមិនតន់ ចាស់មែនទែនក៏ដោយរៀនពីឥឡូវទៅរៀនមិនកុំហូបប្រហុកច្រើនពេកនៅស៊ីងហូមអត់មានប្រហុកទេដោយព្រះសម្មាសម្ពុទ្ធសម្ដែង អំពីការសង្រួមផ្ទៃធាតពិតណាព្រះអង្គឲ្យពិចារណាឲ្យ ឃើញទៅដល់អាទោសឆ្ងាញ់នឹងទៀតអាត្មា ពិសោធន៍មើលមានលទ្ធផលញាតិញោមចឹងបានអាត្មាមកនេះ2ឆ្នាំកន្លះហើយញោមអ្នករៀបចំចង្ហាន់ហ្នឹងគាត់ឆ្ងល់អាត្មាគាត់ឆ្ងល់ថាហេតុអីបានអាត្មាមិនដែលត្អូញរឿងសាពេកប្រៃពេកផ្អែមពេកអត់ដាក់ស្អីខ្ចាន់បានពួកអាត្មាដាក់ខ្លួនឯងយើងនេះអត់រស់ស៊ីទៅត្រូវអីមែនទេ នឹងមិនដាល់ទៅរលុយមួយរៀលផងមកត្អូញអីសាប្រៃស្អីហើយដល់តែយើងអត់ទៅអញ្ចឹងហើយគាត់គិតមិនមែនគិតម្ហូបមិនល្អអីគាត់គិតសុខភាព ដាក់ណាទៅវាវាវាត្រូវនឹង សុខភាព ណាខ្លាញ់ពេកក៏អត់ដាក់អញ្ចឹងទៅយើងស្រួលតាមនឹងអត់ប៊ីចេងក៏លែង បញ្ហាអីទៅ ដឹងវត្ថុបំណងនៃការបរិភោគហ្នឹងដើម្បីបំបត្តិក្លៀនដើម្បីសុខ កភាពឈប់បរិភោគតាមអារម្មណ៍តាមចង់ថ្ងៃខ្លះចង់ក៏ហូបទៅ មិនចង់ក៏អានឹងទម្លាប់អាក្រក់មួយអាណាឆ្ងាញ់បានហូបអាណាអត់ឆ្ងាញ់អត់ហូប អានឹងអាក្រក់មួយទៀតរៀនពីពេល ដែលយើងសុខភាពល្អនឹងទៅអញ្ចឹងបើយើងអាច បញ្ជាអណ្ដាតបានណាពេលទៅពេទ្យកុំព្រួយ ពេទ្យគេប្រកាសជាដាក់នៅអាហារណាដែលវាត្រូវនឹងសុខភាពរបស់យើងនឹងឯងចឹងបើយើងសង្រួមក្នុងការបរិភោគតាំងពីឥឡូវនេះទៅបានលែងជាបញ្ហាបញ្រៀនពីពេលអត់ឈឺហ្នឹងព្រោះនៅពេលដែលយើងឈឺដាតយើងកាន់តែយ៉ាប់មែនមែនស្ដាប់បានទេធัวចឹងធัวហ្នឹងហ្នឹងអានៅពេលដែលយើង បញ្ជាដាតយើងបាន ពីព្រោះឆ្ងាញ់វាអត់បានចូលទៅពោះទេ ឆ្ងាញ់ជាការប្រឆោតបនដាតតាភាពឆ្ងាញ់នឹងហៅថារៈសៈតណ្ហាតួឆ្ងាញ់របស់យើងនោះណា ជារៈសៈតណ្ហាចឹងបានពិខុសង្ឃលោកឆានលោកតែងពិចារណាព្រះអង្គឲ្យពិចារណាតាំងពី ទទួលមកក៏លោកពិចារណា ពីមុនអាអត់យល់ទេហើយគ្រាន់តែឆានដូចពាក់ klub ដែរគិតចឹងណា ឆាន់កណ្ដឆាន់សោះមានលួចគេឆាន់ឲ្យគ្នាឆាន់ស្រួលមិនបានឲ្យពិចារណារហូតយូរយូរថ្មយល់ពីអត្ថប្រយោជន៍នៃការពិចារណាពេលបរិភោគឥឡូវសឹងថាមកពិភពលោកនឹងមិនដឹងថាប្រទេស ណាដែលថ្មឆាន់អត់កោតទេឆ្ងាញ់គឺមិនថាឆ្ងាញ់ណា គឺថាបានទាំងអស់គេថាបោះម៉ាឡេដូងច្រើនថ្មដាក់ទៅត្រូវទៀតគេថាទូលង្កាគេថា ប្រេងដូងច្រើនដាក់ទៅត្រូវទៀតទៅលង្កាញោលោកនៅឥណ្ឌាដូចគុណសាន់ពេជ្រនាំថ្មទៅកុនម៉ោងលោកថាអូកណាសុំទោសនាំចូលហាងរបស់នេប៉ាល់លោកគិតថាថ្មឆានអត់បានថ្មឆានច្រើនជាងលោកទៀតមកពីអីមកពីយើងបរិភោគអត់តាមការប្រឆោតរបស់អណ្ដាតវត្ថុបំណងនៃការបរិភោគរបស់យើងទី1កំចាត់ឃ្លាន ទី2ដើម្បីសុខភាពមិនឃ្លានក៏ឆានដែរមានពេលខ្លះមិនឃ្លានក៏ឆានដែរចាត់ទុកដូចលេបថ្នាំអញ្ចឹងអញ្ចឹងណារៀនពីពេលណាទៅរៀនពីមិនតាន់ឈឺនឹងទៅញាតិញោមកុំអាងមានលុយណាភាកច្រើនអ្នកមានលុយនឹង បញ្ហារឿងដណ្ដូមផ្អែមបញ្ហាឈាមផ្អែមហើយអូពិបាកអញ្ចឹងនេះជាកੰលឹះមួយ សម្រាប់ញាតិញោមអ្នកមិនតន់ឈឺហ្នឹងរៀនសង្រួមផ្ទៃទៅតាំងពីអីឥឡូវមើលដូចមើលដូចលោកតាមនិតកុលភេងក៏ដែរហូបតាមឃ្លាននេះ សុខភាពគាត់ល្អ84ហើយតែនៅធ្វើការដូចក្មេងអញ្ចឹងមួយថ្ងៃគាត់អានសភៅប្រហែលក្បាលម៉ែគាត់សញ្ញេច្បាប់ប្រហែលអានសភៅប្រហែលនៅដដែល ប៉ិនអ្នកណាអញ្ជើញគាត់ទៅវិសាតាមហាងគាត់មិនងាយវិសាទៅដល់គាត់ហូបទឹកដូងអីបាទទៅកំដរគេតែអាហារដែលគាត់មិនរៀបចំឲ្យស្រួលខ្លួនគាត់គាត់ងាយហូបឯងមិនទៅខ្លាចឆ្នាំពុលឆ្នាំអីគឺគាត់មានបន្លែប៉ុណ្ណេះគាត់ផ្សំសម្រាប់អឺសុខភាពមិនសម្រាប់ឆ្ងាញ់អាត្មាមើលណាឃើញលទ្ធផលមែននឹងមួយហើយញាតិញោមខ្លាចពេលចាស់ទៅវែងទៀតមែនទេ ខ្លាចពេលចាស់ទៅវែងទៀតមែនទេហ្នឹងអាយុវែងហើយកុំឲ្យវែងមែនទេចង់បានហ្នឹងទេចង់បានទៀតទេហ្នឹងហើយនឹងសើចង់បានណាចង់បានហ្នឹងទៀតចឹងអត់ចង់បានវិញហ្នឹងបើនិយាយពីការងារចិញ្ចឹមជីវិត ការងារចិញ្ចឹមជីវិតណាការងាររាជការក៏ដោយ អីក៏ដោយគេមានអឺពេលកំណត់ចូលរីថាយមែនទេអាយុប៉ុន្មានលើ6 6 67ហើយឡើងតិចទៀតណាហ្នឹងហើយ67រីថាយដូចគុណឆ្នាំក្រោយរីថាយឡើងទៀតហ្នឹងប៉ុន្តែ និងរិទ្ធាយផ្លូវកាយបើផ្លូវចិត្តញាតិញោមកុំរិទ្ធាយកាលណារិទ្ធាយដោយផ្លូវកាយរបស់យើងចឹងដែរផ្លូវកាយរបស់យើងកុំសង្ឃឹមថានៅស្រួលអាយុវែងហ៊ានតែកុំដើរហ៊ានតែកុំធ្វើការដេកទៅលើក្រេក្នុងបន្ទប់មកហើយនៅស្រុកនេះផងអាយុខ្លីមក កុំថាស្រួលយុវវែងស្រុកនេះបើស្រុកយើងបែកញើសហ៎ស្រុកនេះអាត្មាបែកញើសតែពេលទៅដល់ភ្នំនៅអង្គត់អត់បែកញើសអាត្មាគិតទៅ ជាសញ្ញាងាប់ឆាប់នឹងញាតិញោមចាស់ចាស់កុំរីថាយសូម្បីកូនធ្នមក៏ដោយកុំរីថាយខ្លួនឯងបើថាឈប់ទៅធ្វើការតំណាំតំណោចជុំវិញផ្ទះចិត្តតែស្រោចចិត្តតែធ្វើទៅចិត្តតែលពឹសលវើកលវើកទៅ អានឹងរស់យូរអញ្ចឹងអានឹងអាត្មាស្ដាប់ដុកទ័រដែរទេប៉ុន្តែគិតទៅវាចឹងមែនហ្នឹងហើយផ្លូវចិត្តទៀតកុំរិទ្ធាយវាកុំបន្ទោសចាស់កុំចោលបើអាចអានសភៅបានកុំចោលសភៅមួយថ្ងៃយ៉ាងហោចក៏អានឲ្យបានមួយទំព័រទៅ train វាឲ្យវា focus ដោយលំហាត់ប្រានអញ្ចឹងខួរក្បាលរបស់យើងហ្នឹងតាឈប់ ហើយបតោថាវាចាស់បន្តិចវែងវាន់ហើយមើល Facebook កុំច្រើនពេកវិលមុខអានោះមើលទៅធោះស្ដាប់ទៅធោះអីទៅអ្នកអាច check with with with with ខូចភ្នែកណាវិលមុំមុំបានហើយបើបើក YouTube ចាក់ធោះនឹងនឹងអានឹងមិនអីទេណាអង្គុយធ្វើធីតធីតធីតអានឹងខូចសុខភាពភ្នែកណាវិលមុខតានោះ ចឹងញាតិញោមសិស្សចេះអានអសរមែនទេបើចេះអានអសរគឺសំណាងកុំចោលវា ជាសភៅអីក៏ដោយអប់រំអីក៏ដោយអានមិនបានច្រើនមួយថ្ងៃកុំឲ្យតិចជាងមួយទំព័រដើម្បីឲ្យ train ឲ្យវា focus ហ្នឹងហើយឲ្យឲ្យខួរក្បាលយើងនឹងនៅធ្វើការរហូតតែញាតិញោមចោលវាវាលែងហាត់វាលែងគិតយូរៗខ្សោយដោយរាងកាយយើងអញ្ចឹង ហ្នឹងហើយស្ដាប់វាអាចធ្វើឲ្យអាការផ្ចង់របស់យើងហ្នឹងមិនសូវល្អឲ្យជួនកាលពេលយើងចាស់ស្ដាប់ទៅវាទៅបាត់ចាប់ទៅបាត់ប៉ិនបើមើលអសបើមើលអសវាអាចធ្វើឲ្យយើងផ្ដោតបានច្រើនកុំបន្ទោសចាស់អូចាស់ឲ្យអានមិនចាំមិនបាច់អានយកចាំទេកណ្ណអានឲ្យរួច អានឲ្យរួចអសហ្នឹងអានថាម៉េចថាម៉េចថាម៉េចធ្វើឲ្យឲ្យខួរក្បាលយើងធ្វើការ អាហ្នឹងអត់ងាយភ្លេចទេចេះទេធួមួយហ្នឹង ហ្នឹងហើយមិនពិបាកឯងគុំទៅបន់បន់បានទេធ្វើហ្នឹងហើយគ្មានរឿងអីដែលអាចសម្រេចដោយក្រន់តែចង់ឯងនៅតែក្នុងគំនិតហើយវាមិន take it into action អត់អាចសម្រេចទេនឹងចឹងអាត្មាចូលរួមធម្មកថាប៉ុណ្ណឹងហើយញាតិញោមចង់សាកសួរអីទុកពេលឲ្យខ្លះ សូមអនុមោទនាដល់មកកាន់មីក្រូនេះបានលើបាទកាន់កាន់នេះបានចូលទៅ ចាជាបឋមនាងខ្ញុំសូមថ្វាយបង្គំដល់ព្រះថេរានុថេរៈគ្រប់ព្រះអង្គដែលមានវត្តមាននៅទីនេះហើយសំណួរទី1គឺសំណួរដែលតាក់ទងនឹងអ្វីដែលគុណម្ចាស់ទឹមតែទេមិញហ្នឹងថាដូចថាយើង ធ្វើប៉ុនហ្នឹងបើសិនជាធ្វើមិនលះទេគឺវានៅតែវិលអញ្ចឹង ប៉ុន្តែកណាមានសំណួរមួយថាចុះបើសិនជាអ្នកដែលធ្វើបុណ្យនឹងប្រាថ្នាថាហោះសូមឲ្យខ្ញុំនឹងមានបញ្ញាប៉ុន្តែដោយសារគិតថាបញ្ញានឹងហើយពេលដែលកើតឡើងគឺកំចាត់អវិជ្ជានឹងអញ្ចឹងការដែលប្រាថ្នាថាធ្វើបុណ្យមានបញ្ញានឹងតើវាអាចជាគ្រាប់ពូជដែរឬទេ ចាកណាហ្នឹងជាសំណួរទី1មាន សំណួរផ្សេងទៀតប៉ុន្តែតកតងនឹងមេរៀនដែលគុណម្ចាស់អឺបរិញ្ញាពីបដិច្ចសមោបាទបើសិន ជាគុណម្ចាស់នាងកណាចង់សួរក្រៅទេប៉ុន្តែបើសិនជាគុណម្ចាស់ចង់អឺឲ្យកណាសួរក្នុងអឺនឹងកណាសួរបាន សួរទី2គុណម្ចាស់អឺតកតងនឹងសង្ខា3 កាយសង្ខារវជ័យសង្ខារនិងចិត្តសង្ខារកណាចង់ដឹងថាអឹមកាយសង្ខារគុណចាស់មានសង្ដេកាថាសំដៅយកតែអក្សរចិត្ត12ហើយនឹងមហាកសល3មហាកសល8ហើយនឹងចិត្តសង្ខារក៏វិជ័យសង្ខារក៏ដូចគ្នាដែរប៉ុន្តែសម្រាប់អឹមចិត្តសង្ខារវិញគឺយើងសំដៅដល់ អឺកម្មជីវ័នទាំង29អឺ10 12 8ហើយនឹង9គុណចាស់កណាឆ្ងល់ថាហេតុអីបានជាកាយសង្ខាហើយនឹងវជ័យសង្សង្ខាយើងមិនសំដៅដល់មហាកតៈចិត្តទាំង9នឹងមហាកតៈកសលទាំង9នឹងហើយនឹង មានពីរសំណួរទៀតដូចខ្លីៗកណាពាក់ព័ន្ធនឹងមេរៀនដែលគុណម្ចាស់បរៀនសម្រាប់ចិត្តសង្ខារហ្នឹងគុណម្ចាស់តសេថាតកតងនឹងផ្លូវកាយតែអាហ្នឹងយើង គួរកែថាតកតងនឹងផ្លូវចិត្តឬក៏យើងកណាក៏មិនច្បាស់ដែរអាហ្នឹងហើយនឹងមានមកសំណួរទៀតពេលដែលគុណម្ចាស់អឺមានសង្កេតថាមនុស្សយើងពេលដែល បដិសន្ធបដិសន្ធិហ្នឹងគឺបដិសន្ធិដោយចិត្តអឺដែលមានប្រកបដោយវេទនាតែពីរឯងទី1សោសោមនស្សវេទនាហើយនឹងទី2ឧបេខាវេទនា គឺមិនដែរបដិសន្ធិជាមួយនឹងទោមនស្សវេទនាឯងកណាក្រចង់ដឹងសុំដោយសារកណា អឺកម្មាទៅផងដោយសារអត់ដែលមានឱកាសជួបគុណម្ចាស់អញ្ចឹងហើយបានអត់មានឱកាសសួរថានឹងសំដៅយកតែបដិសន្ធិចិត្តទេដែលជាអឺបដិសន្ធិវិញ្ញាណឬក៏អឺអឺយើងសំដៅយកអភិសង្ខារដែលជាកម្មដែលជាបច្ច័យបើសិនជាយើងសំដៅយកអភិសង្ខារទីហ្នឹងយើងមិនអាចរាប់ថា28ទេយើងត្រូវកាត់បន្ថយមកនៅ26 នឹងកណាគ្រាន់តែចង់ច្បាស់ខ្លួនឯងកណាដឹងថាកណាអត់អត់ចេះទេគ្រាន់កណាចង់ដឹងប៉ុណ្ណឹងអរគុណគុណចាអឺពាក់ព័ន្ធនឹងការប្រាថ្នាវាអត់ខុសដោយពាក្យទេវាអាស្រ័យទៅលើ ការធ្វើទុកក្នុងចិត្តរបស់បុគ្គលនោះពីព្រោះជាងកាយយើង សង្កេតទៅលើពាក្យ ឬក៏សង្កេតទៅលើកាយវិការ យើងមិនអាចវិនិច្ឆ័យទៅដល់វត្ថុបំណងពិតប្រាកដនៃបុគ្គលនឹងឯឧទាហរណ៍ថា យើងមកថ្វាយអង្គមបរតនត្រ័យដូចគ្នាអញ្ចឹងយើងថាបើយើងមើលកាយវិការថ្វាយអង្គម3ដងដូចគ្នាក៏ប៉ុន្តែកម្រិតនៃការយល់ឬក៏វត្ថុបំណងអត់ដូចគ្នាទេមែនទេ អញ្ចឹងបើយើងថាឲ្យតែថ្វាយអង្គមពុទ្ធនឹងសិតតកើតបុណ្យណាយើងថាម៉ៅអញ្ចឹងវាអត់បានឬក៏ថាំងឲ្យតែស្ដាប់ធัวកើតបញ្ញាប៉ុន្តែការយើងគ្រាន់តែស្ដាប់អត់គិតអត់ពិចារណាអញ្ចឹងកម្រិតហ្នឹងវាអត់ដូចគ្នាទេប្រាថ្នាដូចគ្នាអញ្ចឹងដែរ នៅក្នុងបំណង ធ្វើ អីមួយទោះមិនប្រាថ្នាក៏វាមានដែរក្នុងកុសលទាំងឡាយវាតែមានឆន្ទៈនៅក្នុងនឹងអ្នកដ៏ច្រើន ដែលធ្វើហើយគ្រាន់តែមិនបានបញ្ចេញវាចាថាសូមឲ្យអញ្ចេះ សូមឲ្យអញ្ចោះ ប៉ុន្តែក្នុងចិត្តរបស់គេមានទេមានទេយើង ដឹងរឿងយើងដឹងតែមនុស្សណា ដែលបញ្ចេញ វាចាមកហើយ ហើយពពុត លើកអ្នកនឹងមកក៏យើងដឹងថាអូននឹងប្រាថ្នាជិះអ្នកអត់មាត់នឹងគេអត់ប្រាថ្នាទេមាន ព្រោះតួប្រាថ្នាមិនមែនពាក្យសម្ដីមិនមែនកាយវិការទេមែនតែទៅគឺតួនាមធម៌គ្រាន់តែខ្លះបានបញ្ចេញ ខ្លះមិនបានតែប៉ុណ្្នឹងឯងប្រាថ្នាវាគ្រាន់តែជាការដាក់គោលដៅដូចយើងចង់បានអឺឡានជិះចឹងបើយើងអត់ចង់ផងមិនបានប៉ុន្តែវត្ថុបំណង យើង ដើម្បីបានឡានហ្នឹងទៅមើលអំពើរបស់យើង ថាតើយើងធ្វើត្រូវតាមនឹងអត់ការដាក់គោលដៅអត់ខុសទេ សម្បីព្រះសម្មាសម្ពុទ្ធបំពេញ បារមីក៏ប្រាថ្នាដើម្បីពោធិញាណប៉ុន្តែតួប្រាថ្នារបស់លោក ប្រាថ្នាមិនប្រាថ្នាដូចយើងអត់សម្បីតែយើង ប្រាថ្នា នៅពៀនរាល់ថ្ងៃនោះណាព្រះពោរិស័ទក៏លោកប្រាថ្នាអ្នកសន្សំបារមីដតីទៀតក៏លោកប្រាថ្នាអ្នកអត់យល់ពីនិព្វានក៏ប្រាថ្នា ក៏ប៉ុន្តែនៅក្នុងតួការប្រាថ្នានោះវាអត់ដូចគ្នា អ្នកដែលបានយល់ថាអ្វីជានិព្វានហ្នឹងរបៀបនៃការចង់បានរបស់លោកវាខុសពីអ្នកដែលអត់យល់អ្នកអត់យល់ចង់ទៅនិព្វានដើម្បីទៅសោយសុខនៅ ក្នុងនិព្វានចំណែក អ្នកយល់លោកដាក់ប្រធានបទជានិព្វានមែនក៏ប៉ុន្តែលោកលោកព្យាយាមលះទេលះស្អីដែលជាបដិបៈជាមួយនឹងនិព្វាន ពៀនលោកដឹងអញ្ចឹងហើយដល់តែមិនយល់នៅពៀនធ្វើបន់ដើម្បីទៅសោយសុខនៅក្នុងនិព្វានឃើញខុសហ៎ប៉ុន្តែយើងស្ដាប់ទៅឮដូចគ្នាអញ្ចឹងមិនខុសទេពាក្យថាប្រាថ្នាប៉ុន្តែសួរថាតើ ជាមួយនឹងការប្រាថ្នានឹងយើងយល់ថាម៉េចរបស់ដែលយើងប្រាថ្នានឹងវាសមគួរនឹងបានអត់បើយើងផ្ទៀងផ្ទាត់ជាមួយនឹងអំពើដែលយើងកំពុងធ្វើសេចក្តីនេះព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់លើក ចំពោះព្រាមម្នាក់ដែលគាត់ជាសិស្សរបស់ ព្រាមចាស់ចាស់គាត់យល់ថា កាលណាធ្វើពិធីបូជាយញ្ញធ្វើពិធីគោរពលទ្ធិព្រាមនឹងមានការបូជាយញ្ញជាដើមនឹងស្លាប់ទៅទៅកើតជាព្រំហើយហើយបានព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់លើកឡើងថាមនាលព្រាមតថាគតលើកឧទាហរណ៍ឲ្យអ្នកស្ដាប់ បរោះម្នាក់នៅនឹងមាត់ស្ទឹងហ្នឹងហើយមានបំណងចង់ឆ្លងទៅត្រើយខាងនាយអាត្រើយខាងយើងនៅហៅត្រើយអាយត្រើយមកខាងទៀតហៅថាត្រើយនាយប៉ុន្តែបរោះនោះយកសម្ពុតនឹងមកទទួលក្បាលចិត្តហើយចងកពាត់ដៃខ្លួនឯងទៅក្រោយទៀតហើយដេកបំរះននាលសូមឲ្យខ្ញុំឆ្លងស្ទឹងទៅ សូមឲ្យខ្ញុំរួចពីកន្លែងនេះទៅសូមឲ្យខ្ញុំរួចទៅដល់ត្រើយខាង នេះមនាលព្រាមបើដូច្នោះតើព្រាមនោះអាចទៅដល់គោលដៅអត់ដល់អត់ដល់ទេអត់ទេមនាលព្រាមនៅនឹងព្រំមាន ប្រុសមានស្រីដែរថាអត់ទេចេះដឹងដែរថាព្រំអត់មានប្រុសមានស្រីទេ ចុះបើពួកអ្នកឯងប្រាថ្នា ទៅកើតព្រំហើយនៅតែនីលមួយស្រីស្រីហ្នឹងទៅព្រំមិនរួចអនៅព្រំមានពីវេរាអត់ថាអត់ទេជិបបើបញ្ចវេរាសម្រាប់សัตว์អីជាដើមហ្នឹងដែលឯងនៅតែធ្វើអញ្ចឹងទៅព្រំកើតដែរដូចគ្នានេះដែរបរោះម្នាក់ដែលទទួលក្បាលមានន័យថាវាងងឹត កាលណាទទួលចិត្តហើយវាងឹតមើលត្រើយមិនឃើញមិនដឹងព្រំនៅណាប៉ុណ្ណឹងត្រើយនេមិនដឹងនៅណាប៉ុណ្ណឹងអអាចងមកក្រោយហ្នឹងគឺបញ្ញកម្មគុណនឹងឯងហើយបំរាស់ននាលហ្នឹងគឺប្រាថ្នានឹងឯងបរោះម្នាក់ទៀតគេមិនបាច់ធ្វើចឹងទេគេដឹងថារឿងអីដែលគេកប់បីធ្វើដើម្បីឆ្លងស្ទឹងនឹងបានគេយកបថៅយកកបិតទៅកាប់ដើមឈើយកមកធ្វើជាក្បូនហើយដល់ទៅមិនបាច់បំរាស់ននាលទេ គេដឹងរឿងដែលគេត្រូវធ្វើដល់អត់ដល់អត់ហ្នឹងហើយចឹងបានថាយើងឥឡូវអ្នកប្រាថ្នាចង់បានពពុទ្ធនឹងច្រើនណាប្រកាសតាម Facebook ទៀតណាទៅអួតគេអីរឿងនឹងប្រាថ្នាប្រាថ្នាទៅប៉ុន្តែសួរថាវាសមនឹងនឹងបានអត់អញ្ចឹងណាជើងការប្រាថ្នាវាអត់សមដែលទៅជាបញ្ហា មួយទៀតសួររឿង មហកតចិត្តហ្នឹងហេតុអីបាន វាមិនមែនជាកាយសង្ខារនឹងនឹងវិច័យសង្ខារពីព្រោះមហកតចិត្តវាជាចិត្តតាំងនៅក្នុងអបណា អបណាមានន័យថា ជាចិត្តតាំងសុបណែនប្រព្រឹត្តទៅតាមមโนទ្វាតែប៉ុណ្ណោះ អ្នកដែលចូលឈានអត់មានកម្រើកអត់មាននិយាយទេ កាយសង្ខារមានន័យថាវាធ្វើឲ្យកាយកម្រើកចិត្តណាដែលធ្វើឲ្យកាយកម្រើក អាហ្នឹងហៅថាកាយសង្ខារវាតកតែងឲ្យកម្រើកកាយវិជ័យសង្ខារធួណាដែលតកតែងឲ្យចេញពាក្យសម្ដីមកហៅថាវិជ័យសង្ខារដល់តមហកតចិត្តឈឹងហ្នឹងវាតាំងនៅស្ងៀមចិត្តនឹងវាស្ងប់នៅក្នុងកុសលអត់មានកម្រើកកាយកម្រើកវិចារដូចចូលឈានញាតិញោមយល់ណា ពេលចូលឈាននឹងអត់កម្រើកកាយវិចារទេចុងក្រោយស្អីគេមិញធ្នូទី3មិញ អើពេលបដិសន្ធិដែលអាត្មានិយាយថាអឺប្រកបដោយដែលដែលនិយាយថាបដិសន្ធិដោយបដិសន្ធិដោយនឹងគឺសំដៅទៅដល់តួចិត្តដែលបដិសន្ធិនឹងតែម្ដងតួវិបាកតួវិបាកមិនមែនជាអភិសង្ខារទេតួវិបាក នឹងវិបាករបស់អភិសង្ខាអភិសង្ខានឹងតួតតែងជាតួកម្មពីមុនជាបុរេកម្មអញ្ចឹងណាហើយក៏វាបង្កើតនៅវិញ្ញាណវិញ្ញាណនឹងគឺបដិសន្ធិវិញ្ញាណហើយនឹងនាមរូបនឹងអញ្ចឹងដែលអាត្មានិយាយថាมันមាននរណាបដិសន្ធិដោយតោមនោះទេ មានន័យថា ចិត្តដែលមានតោមនោះសវេទនាកើតជាមួយនោះ វាអត់ធ្វើកិច្ចបដិសន្ធិទេ ព្រោះវាជាតួកម្មវាជាតួកម្មតែវានឹងបង្កើតវិបាកតួកម្មនឹងនៅពេលដែលយើងមាន ជីវិតរស់ប៉ុណ្ណោះទេហ្នឹងអាក្នុងប្រវត្តិកាលតោមនោះកើតតែប្រវត្តិកាលទេចិត្តអត់វេទនាទាំង5ហ្នឹងវេទនាដែលកើតនៅក្នុងប្រវត្តិកាលបានវាទាំងអស់ហ្នឹងបើគាត់ថាมันអាចកើតនៅក្នុងអឺ បដិសន្ធិកើតដូចជាសុខវេទនាតាមផ្លូវកាយសុខវេទនាតាមផ្លូវកាយទាំងពីរហ្នឹងហើយតោមនោះសវេទនាពុទ្ធោមនោះវាកើតនៅ ណាកើតជាមួយនឹង អកុសលចិត្តតោសមូលចិត្ត2អញ្ចឹងតោសមូលចិត្ត2កើតពេលយើងខ្នក់យើងទៅយើងទាស់យើងខឹងយើងអត់សុបាយចិត្តអីហ្នឹងគឺពេលយើងរស់នៅហ្នឹងឯងដល់តួបដិសន្ធិបានអីខឹងពឹបអាហ្នឹងមានតែវិបាកហើយ ដែលថាមានតែឧបេខានឹងវិបាកយើងមើលយើងយើងមើលទៅទៅចិត្តណាខ្លះហ្នឹងបានយើងដឹង បើនៅក្នុងអបាយភូមិគឺអកុសលវិបាកដួងទី7ឃើញទេអកុសលវិបាកដួងទី7ផ្ដើមដោយឧបេខាអបើក្នុងពួកសកតៈអហេតកៈគឺដួងទី8នៃអហេតកៈ បើក្នុងមនុស្សមានបនមធ្យមរហូតទៅដល់ទេវតាហ្នឹងមហាវិបាក8មានវេទនា2ឧបេខានឹងសោមម្នោះហ្នឹងហើយទៅឈានលើលើទៀតវាសុខវេទនាហើយនៅឧបេខាវេទនានោះសុខវេទនាគឺសោមម្នោះហ្នឹងឯងហើយឧបេខាគឺឧបេខាហ្នឹងមានតែវេទនា2ទេដែលធ្វើកិច្ចបដិសន្ធិចប់បានទេណាអស់ហ៎អស់ហ្នឹងអស់ចប់ប៉ុណ្្នឹងសូមអធិស្ឋានដោយគុណ ម្ចាស់បុណ្យគង់ចាំយូរបន្តិចណាសូមបញ្ចប់ ធម្មទេសនាប៉ុណ្ណឹងសូមអនុមោទនា